លោកលោកស្រីប្រិយមិត្តប្រគុណចាស់ពធិរានធិរៈគ្រប់ព្រះអង្គដោយសេចក្តីរាប់អាន កិច្ចពិភាក្សាស្ដីអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN Trip វិទ្យការរបស់យើងបានចាប់ដើមផ្សាយនៅថ្ងៃទី16ខែឧសភាឆ្នាំ2021ការធ្វើកិច្ចពិភាក្សាស្ដីអំពីសេចក្តីប្រកាសនេះត្រូវបានប្រព្រឹត្តទៅរយៈកាលចំនួន11ខែ។ វេទិការបស់យើងបានប្រព្រឹត្តទៅដោយរលូនដោយមានការចូលរួមសហការជាមួយនឹងវាគ្មិនសំខាន់សំខាន់ចំនួន3នាក់គឺលោកទាថេន ដែលជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោមទី2គឺលោកលីថាញ់តឹងដែលជាប្រធានសាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនី ហើយនិងទី3លោកគីមគូដែលជាទីប្រឹក្សានៃមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមរបស់យើង បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពិភាក្សារយៈកាល11ខែនេះយើងបានទទួលលទ្ធផលគួរជាទីកប់ចិត្តដែលមានការចាប់អារម្មណ៍ពីប្រិយមិត្តរបស់យើងជាពិសេសគឺយុវជនដែលជាតំពាំងស្នងរិស័យហើយ ប្រជាពលរដ្ឋខ្មែរក្រម យ៉ាងច្រើន បានទទួលចំណេះដឹង អំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិផ្សាយចេញពីមជ្ឈមណ្ឌលធរកម្ពុជាក្រមនៃទូរទស្សន៍ KK CCTV របស់យើងហេតុដូច្នេះហើយក៏បានការចាប់អារម្មណ៍អំពីលោកនាយកផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រមប្រចាំនៅនៅសហរដ្ឋអាមេរិកលោកត្រឹងមិនរិន លោកមានកិច្ចចាប់អារម្មណ៍យ៉ាងដូចនេះថា កន្លងទៅនេះហ្នឹងទីគុណបានផ្សព្វផ្សាយនៃសេចក្តីប្រកាសសិទ្ធិរបស់ជនជាតិដើមហ្នឹងតាមរយៈ KKCC TV ហ្នឹងឃើញថាមានការចាប់អារម្មណ៍នឹងច្រើន បងប្អូនប្រសងបងប្អូន យើង នៅខាងក្រមនឹងជាពិសេសយុវជននោះបានដឹងមិនលឺដូច្នោះហើយគឺថាសេចក្តីប្រកាសសិទ្ធិរបស់បងជនជាតិដើមគឺខ្មែរក្រមយើងនឹងបានដឹងលឺទលំទលេងមែនទែនអាស្រ័យ ទៅលើការច្នៃប្រឌិតរបស់បងដគុណដែរហើយជាពិសេសមានវាគ្មិនពិសេសពិសេសហ្នឹងចូលមករួមជាមួយដគុណហ្នឹងដូចជាមាន លោកជាធិនសប្តាហ៍ក៏ជាទីប្រឹក្សាដែលរបស់សហព័ន្ធដែរហ្នឹងហើយលោកលីថំតឹងហ្នឹងបានអធិប្បាយរបស់ក្បាយធ្វើឲ្យយុវជនយើងប្រសង់យើងបងប្អូនខ្មែរក្រមយើងនឹងចាប់អារម្មណ៍មែនទែន ឥឡូវហ្នឹងខ្លាចចង់ទៅជាគ្រួទាំងមកកម្មជាក្រមហើយដែលបានដឹងយុវជនរបស់យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើច្បាប់នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលយើងកំពុងតែមានការផ្សព្វផ្សាយហើយនឹងផ្សព្វផ្សាយរួចហើយទៅកាន់ពួកគាត់ពួកគាត់ក៏មានការចាប់អារម្មណ៍ដោយលោកត្រឹងបណ្ឌិតលោក មានប្រសាសន៍អញ្ចឹងដូច្នេះហើយត្រឹងបណ្ឌិតក៏មានប្រសាសន៍បន្តទៀតថា សហព័ន្ធមិនអាចធ្វើការងារតែម្នាក់ឯងបានទេយើងត្រូវការពឹងពាក់ទៅលើអង្គការផ្សេងៗដែលជាសាខារបស់សហព័ន្ធយើងត្រូវតែមានការសហការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ការអភិវឌ្ឍការត្រួតត្រងឬក៏ធ្វើយ៉ាងណាដើម្បីបញ្ជ្រាបព័ត៌មានទៅកាន់យុវជន ជាពិសេសប្រជាប្រដ្ឋខ្មែរក្រមរបស់យើងឲ្យបានដឹងអំពីព័ត៌មានទាំងអស់នេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍឬក៏ចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលពាក់ព័ន្ធទៅក្នុងសហព័ន្ធរបស់យើងផងដែរ។ ការផ្សព្វផ្សាយសិទ្ធិរបស់ជនជាតិដើមធ្វើទៅតាមរយៈទូរទស្សន៍របស់ KK CCTV ហ្នឹងគឺជួយឲ្យសហព័ន្ធច្រើនមែនទែនសហព័ន្ធជាអង្គការមួយ ដែលយើងទៀមទាយើងតវ៉ាទៀមទានៅសិទ្ធិរបស់បង ជនជាតិខ្មែរកម្ពុជាក្រមហ្នឹងក៏ប៉ុន្តែបើមានអង្គការខ្មែរក្រមណាផ្សេងផ្សេងទៀតក៏ជួយរួមដៃ បាទមួយអង្គការនោះជួយធ្វើមួយផ្នែកមួយអង្គការជួយធ្វើមួយផ្នែកហ្នឹងក៏វាជួយសម្រួលឲ្យសហព័ន្ធនឹងច្រើនដែរសូមបញ្ជាក់ដែរសហព័ន្ធមិនមែនប៉ាវថាមានតែសហព័ន្ធធ្វើជាតិទេ យើងទទួលស្គាល់អង្គការផ្សេងផ្សេងណាដែលធ្វើដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាហ្នឹងយើងតែងយើងតែងទទួលស្គាល់ស្នាដៃរបស់បងអង្គការនីមួយៗណា ហើយមានអង្គការផ្សេងតាមកណាដឹងមានអង្គការផ្សេងផ្សេងកំពុងតែធ្វើ ជួយដល់ខ្មែរកម្ពុជាក្រោមចូលរួមចំណែកក្នុងការធ្វើសកម្មភាពនយោបាយឬសកម្មភាពទាមទារសិទ្ធិមនុស្សរបស់អង្គការផ្សេងៗដែល ពាក់ព័ន្ធទៅក្នុងសិទ្ធិជនជាតិដើមខ្មែរក្រមយើងសពថ្ងៃហ្នឹងវាគ្មានអីក្រៅពីយកច្បាប់អន្តរជាតិហ្នឹងមកជួយការពារយើងទេណាច្បាប់អន្តរជាតិហ្នឹងជួយការពារយើងទេយើងជាជនជាតិមួយ តិចតួចនៅក្នុងប្រទេសវៀតណាមនេះគេមានដល់100លាន យើងមានតែប្រមាណលានទេបើប្រៀបធៀបទៅលើចំនួន មនុស្សហ្នឹងយើងតិចជាងគេឆ្ងាយណាស់ដូច្នោះហើយយើងមិនអាចធ្វើអីបានទេក្រៅពីយកពឹងពេកពឹងពេកទៅលើច្បាប់ដើម្បីការពារហ្នឹងណាហើយនឹងប្រទេសមួយចំនួនដែលមានឥទ្ធិពលទៅលើប្រទេសយួនហ្នឹងប្រជាពលរដ្ឋខ្មែរក្រមយើងទូទៅមិនថាស្ថាប័នណាទេមិនថា ស្ថាប័នសាសនាស្ថាប័នព័ត៌មានឬក៏ស្ថាប័នផ្សេងផ្សេង ដែលពាក់ព័ន្ធក្នុងការទាមទារសិទ្ធិរបស់យើងគឺយើងចូលរួមចំណែកទាំងអស់គ្នាមិនថាអង្គការណាដូចជាអង្គការណាឡើយទាមទារនូវសិទ្ធិរបស់យើងស្របច្បាប់នោះឡើយដូច្នេះលោកត្រឹងមណ្ឌិនលោកមានប្រសាសន៍ថាការដែលយើងទាមទារ គឺយើងទៀមទាពាក់ព័ន្ធទៅក្នុងសិទ្ធិរបស់យើងគឺត្រូវផ្អែកទៅលើច្បាប់នៃអង្គការសហប្រជាជាតិដែលបានប្រកាសរួចហើយយើងត្រូវតែដើរទៅតាមគន្លងនៃមេគារបស់សហព័ន្ធផងហើយនឹងដើរតាមគន្លងនៃច្បាប់ឬក៏សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិបានប្រកាសដែលជាដំណើរជាគោលដៅរបស់យើងត្រូវតែធ្វើដំណើរទៅតាមនឹងលោកត្រឹងមនិនបានពោលដូចនេះទៀតថា ការផ្សព្វផ្សាយរបស់បងយើងនេះទី1យើងផ្សាយអំពីសកម្មភាពដែលសហព័ន្ធយើងតវ៉ានៅលើឆាកអន្តរជាតិហើយទី2ទៀតយើងនឹងផ្ដល់ព័ត៌មាន ពិតពិតនៅខាងក្រៅស្រុកក៏ដូចនៅខាងក្នុងស្រុកដើម្បីបងប្អូនយើងជ្រាបនៅព័ត៌មានផងដឹងនៅអ្វីដែលយើង ដូច្នេះលោកនាយកផែនការត្រង់មិនរិន លោក មាន ការអំពាវនាវ ដល់ប្រជាពលរដ្ឋដូចនេះថា ក្នុងឱកាសនេះដែរសូមផ្ដំផ្ញើទៅយុវជនយើងក៏ដូចជាប្រសង់និងបងប្អូនខ្មែរកម្ពុជាក្រមយើងបើមានពេលគឺឆ្លៀតចូលស្ដាប់នៅបណ្ដាញផ្សព្វផ្សាយរបស់ខ្មែរកម្ពុជាក្រមយើងនៅក្រៅប្រទេសនេះ រួចហើយលោកក៏បានធ្វើការអំពាវនាវដល់កម្មវិធីរបស់យើងគឺទូរទស្សន៍ KK CCTV ជាពិសេសគឺគាត់បានអំពាវនាវដល់ខ្ញុំកណ្ដាលអាភិបធ្វើបេសកកម្មបំពេញក្នុងទូនាទីជាអ្នកផ្សព្វផ្សាយនៅព័ត៌មានឬក៏វិភាគទៅលើសេចក្តីប្រកាសនិងសិទ្ធិមនុស្សផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនរបស់យើងឲ្យបាន ដឹងអំពីរឿងនេះគ្រប់គ្រប់គ្នាសូមអរគុណបន្តនៅពេលសកកម្មបងគុណនឹងឃើញមានផលប្រយោជន៍ច្រើនឲ្យជាតិយើងសូមស្វាគមន៍លាប៉ុណ្ណឹងអរគុណ